មុនដំបូងបងប្អូនត្រូវតែបាទ sign in ចូលក្នុង account ផែនបងប្អូនចឹងមកបាទ account YouTube ផែនយើងហ្នឹងហើយបានយើងមកចុចនៅលើពាក្យថា YouTube Studio បើបងប្អូន មិនទាន់បាន download ទេបងប្អូនត្រូវទៅ download វាសិនបើអញ្ចឹងបងប្អូនរួមមើលអត់ឃើញទេបាទបើចូលក្នុងអានឹងហើយបាន យើងចូលទៅបាទ ចូលទៅ Dynamo Analytics បាទចូលទៅក្នុង Analytics មកបាទចូលចឹងមកហើយបានយើងត្រូវទៅចូលក្នុងភាសានេះបាទគឺគេដាក់ថា advanced mode បាទចុចអាហ្នឹងទៅបាទហើយបានយើងមកបាទបងប្អូនរួមមើលតាមអស់នេះទៅបាទបងប្អូននេះ មើលលើតាមអនេះបើសិនជាយើងអត់មានឃើញភាសាថា subscribe sensor បងប្អូនត្រូវចុចភាសាថានេះ លើមួនេះបាទនេះលើមួនេះហើយបានមកចុចអានេះបងប្អូននេះចុចលើភាសាថា subscribe sensor បាទចុចអានឹងមកបាទចុចវាមក បាទបងប្អូនរូតវាឡើងមកបាទនេះបងប្អូននឹងឃើញវាប្រហែលប្រហែលនៃ subscription essay អននេះបងប្អូនមើលនេះទាំងអស់នេះបាទហើយអានេះដែលយើងបានមកទាំងអស់ណាបងប្អូននេះក្នុង28ថ្ងៃហ្នឹងបាទយើងបានមក28ថ្ងៃហ្នឹងខ្ញុំបាន113ហើយខ្ញុំបាន បាត់ទៅវិញ63បាទអានេះ នេះអានេះបានទៅវិញខ្ញុំហើយនឹងអានេះនៅសល់បាទវានៅសល់តែ50ទេវាបាត់អស់ច្រើនជាងបាទហ្នឹងហើយវាអញ្ចឹងហើយបើសិនជា យើងចង់មើលប្រហែលថ្ងៃអាហ្នឹងមើលតែ28ថ្ងៃបើយើងស្អីយើងចង់ចុចលើនេះមកបាទចុចលើនឹងមកបងបងប្អូនចុចមកហើយយើងចង់មើលមួយថ្ងៃនេះ ចង់មើលតាំងពី YouTube យើងផលមកក៏បានហើយនេះហើយ ខ្ញុំឥឡូវខ្ញុំមើលមួយឆ្នាំបាទយើងឥឡូវយើងទៅមើលមួយឆ្នាំទាំងអស់គ្នាបាទនេះផែនខ្ញុំមួយឆ្នាំនេះបាទតើខ្ញុំបានបានបាត់បានបាទមួយឆ្នាំវាមាន365ថ្ងៃហ្នឹងខ្ញុំបានតែ604នេះនេះបាត់ទៅអស់172បាទហើយនេះនៅសល់សល់តែប៉ុណ្ណេះមួយឆ្នាំបាទ 1400ជាងបាទអានឹងអញ្ចឹងហើយបើបងប្អូនចង់ទៅមើលមកនេះនេះតាំងពីតាំង live time តាំងពីយើងផុសអាអាវីដេអូនឹងមកបាទនេះសល់តែប៉ុណ្ណេះហើយបាទបងប្អូននេះបានប៉ុណ្ណេះបាទបានប៉ុណ្ណេះសល់តែប៉ុណ្ណេះបានអស់ បាទអស់ច្រើនបាទបាទនឹងអត់មានអីទេបងប្អូនបាទបាទអញ្ចឹងបងប្អូនបាទបាទអញ្ចឹងយើងឥឡូវយើងទៅមើលថាហេតុអីបានជីវៈបាត់បាទចូលក្នុងនេះមកហើយខ្ញុំចូលក្នុងនេះបាទឥឡូវខ្ញុំ highlight ឲ្យបងប្អូនអានបាទនេះ បើបងប្អូនណាចេះអានបាទអាននេះបាទបាទអានតើបាទនេះបងប្អូនជួយអានខ្ញុំតើបាទនេះបាទបាទគឺបញ្ហាវាមាន3បងប្អូន ដូចជាខាងក្រោមនេះវាដាក់ថាបញ្ហាបើសិនជាឃើញឡើងចុះប្រហែលជាបញ្ហាចាហើយជាមាន3ដូចណា ទី1 subscriber គេ subscribe យើងហើយគេឈប់ទៅវិញបាទវានឹងជាធម្មតាទេ ទី2 YouTube ហ្នឹងគេ remove ពួកអា spam subscriber ចេញពី channel របស់យើងហើយទី3គេ remove គេយកចេញពួកអា subscribe ផិនយើងហ្នឹង ដែលគេ subscribe យើងហើយ គេបិទ account ផងគេបាទហ្នឹងហើយបាទបញ្ហាវាមាន3ហ្នឹងបានជាយើង subscriber យ៉ាងយើងនឹងចេះតែចុះហើយនឹងឡើងបាទនឹងវាអត់មាន បញ្ហាអីទេវាមានតែប៉ុណ្ណឹងឯងបើសិនជាបងប្អូនឃើញចុះឃើញឡើងអាហ្នឹងរឿងហ្នឹងវាអញ្ចឹងបាទហើយនេះគេដាក់នេះ បាទបងប្អូនអានទៅលេខច្រើនណាខ្ញុំចេះអានដែរបាទ49 second វាបាត់អស់ប៉ុណ្ណឹងនេះក្នុងពិភពលោកចុះឡើងចុះឡើងអញ្ចឹងបាទហ្នឹងបាទហើយឥឡូវយើងទៅមើលអដែងណវីដេអូមួយមួយវិញបាទទៅមើលវីដេអូបានប្រមាណមកប្រមាណនេះបាទអូខេហ្នឹងបាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាបាទ យើងមកនឹងដែរមិនមកសែងចូលអា YouTube ផងយើងដែរមកបាទយើងត្រូវយើងត្រូវសែងចូល YouTube ផងយើងមកដែរមកហើយបាទបាទទៅទៅកន្លែងដែរចូល YouTube Studio ដែរ Athletics បាទដល់នេះយើងលើកនេះយើងមើលវីដេអូមួយមួយយើងអត់ចូលនឹងទេយើងចូលក្នុងគេហៅថា contents យើងចូលមក content ម្ដងយើងចុច ខាងលើ content ហ្នឹងឲ្យបងប្អូននឹងឃើញវីដេអូអញ្ចឹងណាយើងរូតវីដេអូមកបាទបងប្អូននេះវីដេអូមួយមួយមួយមួយអញ្ចឹងបងប្អូនបាទហើយបងប្អូនចង់មើលអាណាមើលទៅបងវីដេអូបងប្អូន តែខ្ញុំខ្ញុំមើលវីដេអូខ្ញុំបែបនេះបាទនេះហើយយើងត្រូវចុចលើ ភាសាថា analytic ដែរចុចអាហ្នឹងមកបាទនេះបាទ វីដេអូខ្ញុំមួយមិញហ្នឹងគឺបានមក11 subscriber បាទបានមក11តែយើងចង់ដឹងថាវាបាត់ឬក៏វានៅប្រហែលបើយើងត្រូវតែចូលទៅ ក្នុងកន្លែងនៅ advanced mode ចុចដែលមកបាទហើយដូចលើកមុនអញ្ចឹងបើរត់ឃើញទេអាហ្នឹងទេ subscribe sensor ហ្នឹងទេយើងត្រូវតែចុច មួរដែរមកនឹងវាចេញមកទៀតហើយបាទចុចលើអានឹងមកបាទឃើញបងប្អូននេះខ្ញុំបានមកបណ្ដឹងខ្ញុំបានមក11វីដេអូមិញហ្នឹងនៅសល់11ព្រោះអត់មានបាត់អត់បាត់ slow បាត់បាទមកអញ្ចឹងបាទមាននៅសល់ទាំងអស់អញ្ចឹងបងនឹងមើលយើងចង់មើលវីដេអូមួយមួយ ហើយបាទគ្មានអីបាក់ទេចូលទៅក្នុង YouTube Stereo ផងបងប្អូនណាបាទហើយបាទរកអញ្ចឹងទៅបាទហ្នឹងអញ្ចឹងខ្ញុំអត់មានស្អីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងបាទអរគុណច្រើនដែលបាន ជួយមើលវីដេអូមកដល់ទីបញ្ចប់បាទអញ្ចឹងបាទអរគុណច្រើនម្ដងទៀតបាទបាយបាយ